បាសក់កំពុងតែមើលទូរទស្សន៍សុកសុកស្រាប់តែលឺសំឡេងចម្លែកចេញពីជញ្ជាំងដល់ពេលវេកំតិចមើលទៅនឹងថាវាគឺជា ចាថាជាអ្វីនោះឥឡូវយើងតាមដានព័ត៌មានលំអិតទាំងអស់គ្នាបើយើងតាមប្រភពវីដេអូមួយបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយកំពុងតែមើលទូរទស្សន៍សុកសុងស្រាប់តែឮសូរសំឡេងចម្លែកចេញពីជញ្ជាំងដល់ពេលវេកបំបែកមើលស្រាប់តែរត់មិនចង់តាន់ព្រោះមានពស់ដ៏ធំមួយក្បាលនៅក្នុងជញ្ជាំង យ៉ាងណាមិញបុរសដែលស្ថិតនៅក្នុងហេតុការណ៍គាត់គឺជាអ្នកបើកម៉ូតូដប់កំពុងប្រើញញួរវាយកំទេចជញ្ជាំងផ្ទះមួយផ្នែក នៃផ្ទះមួយខ្នងចេញដោយបានទទួលដំណឹងថាមានពស់នៅក្នុងជញ្ជាំងផ្ទះខាងលើ ពេលវាយជញ្ជាំងទៅភ្ញាក់ព្រើតពេលឃើញពស់មួយក្បាលដ៏ធំលាក់ខ្លួននៅក្នុងនោះមុននឹងចាប់វាចេញ មក បានសម្រាញ់យ៉ាងណាមិញម្ចាស់ផ្ទះគឺពិតជាអរគុណបរិសខាងលើដែលបានមកជួយយកសัตว์ពស់ដ៏ធំនេះចេញ។ បើនៅស្រុកយើង គេហៅថាពស់ថ្លាន់ទោះយ៉ាងណាអ្នកណាក៏ភ័យដែរពេលដែលឃើញសត្វពស់ធំលឹងៗនៅក្នុងជញ្ជាំងផ្ទះដែលរស់នៅរាល់ថ្ងៃ។